បណ្ដាទាំងខ្ញុំប្រកណ្ដាលសំណមការបាទគុំសំបីនៃបត្រៃរដ្ឋដែលចរតនារតដល់ម្ដំភាសាពំភោះលើលោកណាខ្ញុំសូមនមស្ការថ្វាយបង្គំពោះសម្ដេចព្រះកថាសង្ឃរាជាធិបតីខ្ញុំសូមថ្វាយនៅព្រះចក្រសលធម្មទានបរមត្តធម៌អភិធម្មធម្មានុធម្មបប្រតិបត្តិ ថ្វាយចំពោះសម្ដេចគង់នៅជាសុខណាលភាពជាមលុកដល់ខ្ញុំកណាគ្រប់ព្រះអង្គគ្រប់គ្នានឹងថ្វាយបង្គំព្រះកណាគុណចាស់សង្ឃគ្រប់ព្រះអង្គទាំងដែលនិមន្តបានឱកាសក្នុងថ្ងៃបតិបោសុត14រោចហើយចេះហើយដាច់ក្នុងឆ្នាំសានបញ្សពុទ្ធក្រាច2557ស្អែកចូលថ្ងៃមួយកើតហើយអាសាឍ សនាហ្នឹងហើយអត់មានអធិកមេះទេនៅកន្លះខែទៀតនឹងបានចាត់ចែងដើម្បីនឹងរៀបចំទៅតាមអធិស្រ័យក្នុងវស្សានរដូវចឹងប៉ុន្តែថ្ងៃស្អែកមួយកើតហ្នឹងណាខ្ញុំណាទទួលបន់នៅវត្តពុទ្ធវិជាទៅចិត្ត សាស្នួលខ្វះប្រមាណ7គីឡូបាត់ស្ដាំទៅផ្លូវជាតិលេខ79 16គីឡូណាប្រហែលជា4ម៉ោងពីភ្នំពេញទៅតាមផ្លូវជាតិលេខ 6A ទៅលេខ8ឆ្លងស្ពានព្រែកមៈណាទៅតាមចាយមេរហូតចេញទៅបាទហើយថ្ងៃអង្គារពងធំវត្តពុទ្ធរាំងសីហើយត្រឡប់មកនៅខាងភូមិទំនុកបណ្ណាទួលកោក បនធូបពេលថ្ងៃពាក្យជាបងបាសក់ចិនដេតហ្នឹងហើយហើយថ្ងៃពុទ្ធយើងរៀនព្រឹកធម្មតាហើយព្រឹកថ្ងៃពហោះទៅវត្តសិរីអង្គជុំហើយល្ងាចថ្ងៃពហោះហ្នឹងណាជួបជុំនីក្នុងពិធីបុណ្យការប្រាក់កសាងវត្តនៅប្រទេសឥណ្ឌាប្រហែលវត្តទៅតាមនឹងថាប៉ុន្តែ ហ្នឹងហើយហើយក្នុងការកសាងខ្លោងទ្វាចូលព្រះសក្យមីចេតិយណាគ្រប់គ្រងទឹកប្រាក់ដោយបងឯកដំវិប្រាងតែចិត្តគ្រប់ហើយនៅនៅប្រហែលមិនបងនៅចិត្ត20000អឺហើយខ្ញុំបណ្ដាចូលបានកាលសំដែងពធហ្នឹងដូចជាង2000ហ្នឹងកណ្ដាលនៅចូលចូល10000ទៀតហើយចិត្តគ្រប់មែនទេ ណាណាបោករកទាំងប្រាក់សំដែងធัวថ្ងៃសាកបុជាផងទៅបានជាង10000ណាអញ្ចឹងកាន់តែចិត្តគ្រប់មែនទេណាណាតាមសេចក្តីជ្រះថ្លាដើម្បីបានត្រេកអររីករាយសពសពការហើយជាពិសេសដំណើរទៅបាត់ដំបងញឹកញាប់ហ្នឹង បានឃើញខ្លោងទ្វាទៅនឹកឃើញ បានបំពេញបុណ្យកុសលបូជាចំពោះបរតនត្រ័យចឹងប៉ុន្តែហ្នឹងហើយឲ្យបានបុណ្យកុសលវាយសម្ដេចកេនគុណចាស់គ្រប់ព្រះអង្គជាបុណ្យកុសលញាតិញោមតែប្រុសអស់គ្រប់គ្នាណាដើម្បីបានអឺ ធ្វើនៅសេចក្តីត្រេកអរជ្រះថ្លាណាអនុមោទនាក្នុងបុណ្យកុសលចឹងចូល10000ទៀតទៅនៅសល់តែជាង10000នេះណាសល់តែ10000 13000នេះហើយបងឯកឧត្តមចូលប្រហែលកាន់លុយនោះ12000អោហ្នឹងហើយចឹងណែបងឯកឧត្តម12500លោកគ្រូប្រហែលជា10000 2600មកទៅបាទហ្នឹងហើយគិតថ្ងៃមុនទៅប្រាក់វិជាវធដូចជា2600អីហ្នឹងទៅណាអញ្ចឹងនៅសល់តែ13000នេះញាតិញោមណារួតព្រះប្រយ័ត្នសំលុយអត់តន់ឯកដំបិទឈប់ទទួលប៉ុណ្ណាហ្នឹងឯងប៉ុន្តែបើមិនបានចូលក៏លោកគ្រូចូលជូនដែរហ្នឹងឯងព្រោះប្រាក់ បច្ច័យ4ញាតិញោមថៃប្រុសទាំងអស់ឲ្យធ្វើទុកក្នុងចិត្តចឹងទៅហ្នឹងហើយអឺលោកគ្រូចូលក៏ដូចជាញាតិញោមចូលចឹងដែរក្នុងថ្ងៃនេះយើងបានសិក្សាទៅតាមសិភៅជំនួយសតិលេខ18ហ្នឹងថ្ងៃមុនអានបានដល់ជាដក30ថ្ងៃហ្នឹងបន្តមកទៀត សាមួយសាមួយប៉ុណ្ណាបញ្ចភិរុកៈជា10ប៉ុណ្ណាព្រះជាពោធិសត្វបានពោលថាយើង មិន បានលុះក្នុងអំណាចនៃពួកយភេន័យឡើយព្រោះមានសេចក្តីជាយាមដ៏មមតាំងនៅក្នុងអវាទនៃព្រះវិជ័យកពុទ្ធផងជាអ្នកគ្របសង្កត់នឹងការភ័យខ្លាចតក់ស្លុតផងតើបយើងមានសวัสดิភាពផុតចាកអំពីភ័យដ៏ធំនោះ ប៉ុណ្ណាក្នុងដំណើរផ្លូវមកហ្នឹងគឺជួបប្រទេសគ្រោះថ្នាក់គ្រោះថ្នាក់ហ្នឹងមិនមែនដោះស្រាយមិនបានទេគឺដោះស្រាយបានណាកាលណាបើទុកទល់ជាមួយនឹងកិលេសក្នុងចិត្តសន្តាន ដែលបាន ទៅត្រេកអរជាមួយនឹងរូបសម្លេងក្លិនរសផតពៈហ្នឹងហ្នឹងគឺមានសវត្ថភាពហើយចឹងប៉ុណ្ណាក៏ដូចជាដំណើរ ទៅកាន់ទីអស់នៅកង្វល់ចិត្តដែរចឹងដោយសារដោះស្រាយជាមួយនឹងកិលេសដែលវាជាគ្រឿងជាប់ជំពាក់និវរណៈជាគ្រឿងរារាំងនឹងអញ្ចឹងគឺថា ដំណើរហ្នឹងគឺប្រព្រឹត្តទៅបានដោយមិនមានតិជាប់ទេហ្នឹងហើយគឺត្រូវដោះស្រាយជាមួយនឹងការអប់រំទូលមានចិត្តនឹងឯងចឹង ហ្នឹងហើយកាលណាបើចេះតែត្រេកអរចង់សប្បាយចង់ខ្សែផ្សោយជាមួយនឹងអារម្មណ៍ក្នុងលោកអាហ្នឹងវាតាក់ជាប់នៅហើយហ្នឹងហើយតែប៉ុណ្ណឹងទេតើចឹងដែលព្រះរិយៈបានជាច្បាស់នៅព្រះនិព្វានព្រះអរហន្តបានរួចផុតអំពីលោកនេះគឺមានការអត់ធន់មានប្តេជ្ញាយាមមានសេចក្តី កំណត់ណាមានមានការកំណត់ទៅលើទុកទោសនៃសង្ខារធัวនឹងឯងចឹងហ្នឹងហើយកុំឲ្យឃើញតែអានិសង្ឃអាសាទៈនាំឲ្យត្រេកអរនាំឲ្យរីករាយចឹងណាគុណចាស់ដោយទេហោថាគុណចាស់គង់នៅក្នុងពភ្នោះអញ្ចឹងបើគិតឃើញតែពីអានិសង្ឃគ្រប់គ្រងផ្ទះសំណប់សុខស្រួលសบายមានបុតមានភរិយាអីអញ្ចឹងអាហ្នឹង នៅក្នុងភ្នោះហ្មិចបានចឹងបន្តតែគុណចាស់បានឃើញថាវាមិនមែនណាស្រួលស្រួលតាមដែលចិត្តត្រេកអររីករាយទៅនឹងទេគឺថាវាមានបញ្ហាខ្វល់រវល់ណាដោយសារការចិញ្ចឹមជីវិតចិញ្ចឹមបុត្រភរិយាកិច្ចការងារគ្រាវេសនឹងបំពេញបានដោយក្រចឹង ណាទុរិយវាសាគរិយទុក្ខាគឺការដែលគ្រប់គ្រងផ្ទះហ្នឹងមិនមិនចេះអស់នៅ បញ្ហាទេអញ្ចឹងហ្នឹងហើយហើយត្រូវឃ្លាតឆ្ងាយអំពីការវឹកហាត់អប់រំទូលមានចិត្តក្នុងព្រះមចរិយធម៌អញ្ចឹងទៅហ្នឹងហើយហើយដល់ទៅឃើញ ទុកទោសក្នុង ការគ្រប់គ្រងផ្ទះហ្នឹងអញ្ចឹងគឺកូនចាស់មិនចេះតែធូធូមករកទេហ្នឹងហើយអាហ្នឹងហើយដល់ទៅកូនចាស់ចាប់ចំណុចនឹងបាន ការសន្ទនាគ្នាពីរអង្គអីហ្នឹងសក្រាមចារីមិត្តចម្លាញ់អីក៏ពោលអំពីទោសក្នុងការគ្រប់គ្រងផ្ទះពីអានិសង្សរបស់នៃខមៈក្នុងភ្នោះអញ្ចឹងគឺមានប្រយោជន៍ចឹងមានប្រយោជន៍ហ្នឹងហើយ តាមដែលអំពីទោសហើយនឹងទុនអីអីហ្នឹងដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងហើយសម្ដែងប្រាប់មកហ្នឹងសោចន្ទជនីមមាយិតេដហិសន្តិនិច្ចាបរិកហាវិនេភាវៈសន្តមេវិទាំងតិតិស្វានេគារមេរសេគឺថាពួកជនទាំងឡាយតែងតែសោកសៅក្នុងរបស់ដែលហួងហែងរបស់ដែលហួងហែងនោះ ទាំងការដែលហួងហែងនឹងទៀតសុទ្ធតែមិនទៀងទាត់ហ្នឹងហើយជួនកាលហួងហែងរួចទៅក៏ហ្នឹងដែរហើយបោះបង់ចោលតែខ្លួនឯងចឹងទៅឈប់ស្រឡាញ់ឈប់ត្រេកអរទៅរួថ្មីរួដតីទៅជួនកាលរបស់ដែលស្រឡាញ់ដែលហួងហែងហ្នឹងត្រូវព្រាត់ប្រាស់ត្រូវប្រែប្រួលទៅសិតតែជារឿងសោះសូន្យ មិនអាចនឹងបានក្តីសុខជាមួយនឹងអ្វីនឹងរហូតទៅទេក្នុងលោកនេះហ្នឹងហើយដូច្នេះវិន័យភាវៈសន្តមេវិទាំងរបស់ទាំងអស់គឺសុទ្ធតែជារបស់ត្រូវអស់ទៅរលាយទៅសូន្យទៅរាប់ជាតិជាអណែកមកហើយគឺតែអញ្ចឹងគ្មានបានអីឲ្យជាទីរំពឹងទៅនោះទេទោះជាក្នុងអនាគតក៏អត់មានរំខឹមអីចឹងប៉ុណ្ណា អត់មានសង្ឃឹមអីយើងគិតមើលថាបើបញ្ញខណ្ឌអត់កើតមកទេតើយើងគិតថាបានអីប៉ុន្តែឥឡូវបញ្ញខណ្ឌកើតមកហើយហ្នឹងតើយើងបានអីនៅតែអត់ដដែលហ្នឹងពីព្រោះអ្វីៗវាជារបស់ដែលប្រព្រឹត្តទៅតាមខណ្ឌខណ្ឌហ្នឹងកើតខណ្ឌហ្នឹងវាវិនិច្ឆ័យហ្នឹងឯងអាអត់កើតតែអត់បានហើយអាកើតនៅតែអត់ដដែលហ្នឹងពីព្រោះវាត្រូវវិនិច្ឆ័យបាត់ទៅតាមខណ្ឌហ្នឹងវិញទៅតើពីព្រោះអ្វីៗដែលយើងគិតថាមានបានហ្នឹងបើអត់មានខណ្ឌកើតមកទេមានអីបានអីអត់ ដូចបើអត់មានភ្នែកទេបានរូបមកពីណាបើអត់មានតិចទេបានសម្លេងមកពីណាបើអត់ច្រមុះទេបានក្លិនមកពីណាអញ្ចឹងណាវាតេតងទៅតាមបណ្ដាកាយចិត្តនឹងប៉ុន្តែរបស់ទាំងអស់នឹងយើងរំពឹងថាបានជាទីពឹងបានជារបស់យើងនឹងយ៉ាងម៉េចកើតបើវាណាប្រែប្រួលទៅអញ្ចឹងដូច្នេះវិតិទិសវានាគារមេវសេទាំងបណ្ណា អ្នកដែលមានបញ្ញាហ្នឹងបានចារណាឃើញដូច្នេះហើយគឺមិនត្រេកអរមិនត្រូវការមិន ប្រាថ្នាអ្វីទាំងអស់នឹងឯងហើយក៏មិននៅគ្រប់គ្រងផ្ទះនឹងឯងចឹងនេគារមេរសេនឹងនឹងគ្រាន់តែលើកឧទាហរណ៍ដើម្បីឲ្យឃើញថាកណ្ដាគុណចាស់ដែលអាចចាប់ចំណុចខ្សោយហើយវាយឲ្យចំអាចំណុចខ្សោយរបស់កិលេសហ្នឹងគឺការកំណត់ទៅលើទោសនៃ អ្វីអ្វីដែលកិលេសនឹងបតែងតែត្រេកអរហ្នឹងអញ្ចឹងគឺថាកំណត់ទៅឃើញអាអ្វីអ្វីដែលកិលេសត្រេកអរហ្នឹងឲ្យឃើញថាវាមានទុកមានទោសណាដោយថាព្រៃហ្នឹងគេដាក់រូបក្បាលខ្មោចថាឲ្យប្រយ័ត្នត្រកមីនអីអញ្ចឹងយើងតែតែកាលណាដឹងថាអូមានគ្រឿងផ្ទុះជន់ទៅ គ្រោះថ្នាក់ស្លាប់ដាច់ដៃដាច់ជើងអីអញ្ចឹងយើងហ៊ានចូលទៅទេហ្នឹងហើយយ៉ាងណាមិញគឺថាការដែលអ្វីអ្វីសេចក្តីត្រេកអរនឹងតែឯងទៅប្រព្រឹត្តទៅហ្នឹងគឺត្រូវឲ្យឃើញរបស់នឹងឯងវាបង្កប់ទៅដោយទុកទោសកង្វល់ក្នុងហ្នឹងអាហ្នឹងចិត្តហ្នឹងវារួញតែវាដូចថាយកស្លាប់បនតញ្ញុលនឹងភ្លើងវារួញអញ្ចឹងណាហ្នឹងហើយកាលណាបើឃើញ អ្វីអ្វីហ្នឹងរួញមិនគួរឲ្យលូកទៅដោយចក្តីត្រេកអររីករាយអញ្ចឹងគុណចាស់ឃើញ ថា មាន តែគង់នៅក្នុងភ្នោះនេះឯងដែលសម្រាប់ជាប្រយោជន៍បញ្ចប់នៅ ការត្រាច់អង្កត់ទៅក្នុងវត្តសង្សារដែលអត់បានការអីដែលអត់បានប្រយោជន៍អីមានតែហត់នឿយហើយចោលទៅហត់នឿយហើយចោលទៅគ្មានយល់អីបានទេគឺថាមកសង្សារវត្តហ្នឹងគឺតទេទៅចឹងហ្មងដូច្នេះគឺថាជាជាងដែលវាមិនបានទៅវែងឆ្ងាយក៏មុខទៀតអាក្រែកន្លងមកហើយហ្នឹងអានឹងវារួចហើយណាប៉ុន្តែថាដែលវាមិនទាន់វែងឆ្ងាយទៅប៉ុណ្ណាទៀតទេបញ្ជាប់ត្រឹមប៉ុណ្ណឹង ដោយការកំណត់ដឹងនាមរូបបច្ចុប្បន្ននឹងឯងមកឆេជេណូកហេសសៈកាលណាបើមិនចាប់ប្រកាន់ខណ្ឌបច្ចុប្បន្នខណៈនឹងថាជាយើងហើយកន្លែងហ្នឹងដែលត្រូវអប់រំចម្រើនសតិរលឹកដឹងលក្ខណៈនៃសភាវៈទាំងកុសលទាំងអកុសលទាំងរូបទាំងវិបាកឲ្យឃើញសំបីអកុសលនៅមានទៅដែរក៏ឲ្យប្រកបជាលក្ខណៈអកុសលនឹងឯងទៅនឹងឯងមិនប្រព្រឹត្តទៅដោយតោមនោះបន្ទុះចំពោះអកុសលនឹងទេ គឺពុនចាស់នឹងឃើញថាអត់មានចាំបាច់រកអីមកជំនួសអកុសលនឹងទេកាលណាបើអកុសលនឹងវាត្រឹមតែជាលក្ខណៈនៃសភាវៈ